ខ្លាំងអូនរងាពេលដុំចង់កាន់ដៃបងតើកាន់ដុំនៅភ្លៀងពេលក៏រំទេបងខ្លាចទេចង់អោបមីមេក៏អរទេស្ដាំទៅ 梦。 ចង់ថ្នាក់ធ្នំស្រមាសមេមិនអោយសោកសៅបេះ